ឲ្យបានសង្ខាតលៀងទៅមេហិតិបពុបានទេសង្កាលេហេបុនតាំងតាមមាំសង្ខាំអភិបុលចយាមិមេតាបេតាទីណាគុណវតាណា จามยันยติการันตังนันตายะเหตายะสุขายะยมประการนังសូមបូជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយព្រឹទ្ធសក្ការៈទាំងឡាយមាន ធាននឹងទេវជាដើមនេះដើមបៃសេចក្តីចម្រើនដើមបៃជាប្រយោជន៍ដើមបៃសេចក្តីសង្ប្រាលអ្នកដ៏មានគុណទាំងឡាយមានមេត្តាបៃតាជាដើមផងដល់ខ្ញុំព្រះករុណាផងអង្គការជាអង្គវែងទៅហោមុតស្សៈភិក្ខ គវតោអរហតោសម្មាសម្ពុទ្ធាសនមោតាសព្វគវតោអរហតោសម្មាសម្ពុទ្ធាសនមោតាសព្វគវតោអរហតោសម្មាសម្ មន្ថាសាកិរិយានមសកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានប្រភាអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរត្រង់ត្រាស់ដឹងនៅញេយធម៌ទាំងពួងដោយប្របីចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡាយោសនិសណោវរពុទ្ធិមូលេមេរੰសសេនੰមហតੰ โยสัมปติเมียแกงเจอนันตะเยนอลงกันตะโมตังปะนามามิปุนทางพระสัมมาสัมพุทธអង្គអេណាតប្រានៅព្រះអនាបានសតិកម្មដ្ឋានលើរតនបល្ល័ងក្រមលប់ ពោធិប្រឹងដល់ប្រសើរបានចាញ់នៅមានរាធិរាយព្រមទាំងសេនាដ៏ច្រើនហើយត្រង់ត្រាស់ដឹងនៅសម្មាសម្ពុទ្ធញាណមានប្រាជ្ញារតិបំផុតគ្មានព្រះអង្គប្រសើរជាងសង្ឃវលោកខ្ញុំប្រកករណាសូមក្រាបថ្វាយបង្គំ នៅព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរពយាយពុទ្ធ ធាអតីតាចយេចពុនធាអនាគតាបញ្ចបណ្ណាចយេពុនធាអហង្វន្ទាមិសម្បសិព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលបានត្រាស់ ជាប្រពន្ធពៀនកន្លងទៅហើយក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលជាប្រពន្ធក្នុងកាលខាងមុខក្តីព្រះសម្មាសម្ពុទ្ធ គុណទាំងឡាយអង្គអេណាដែលបានត្រាស់ជាប្រពុនក្នុងពន្តកាលនេះក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយនោះកំកាលទាំងពួងអតិពិសោភគវិអរហង្គ ព្រះមានព្រះភាអង្គដូចទ្រង់ព្រះនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសង្សត្រូវពលគឺកិលេសព្រមទាំងវាសនាគឺកាយបយោគនិងវជ័យបយោគសម្មាសម្ពុទ្ធធោទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធធោព្រោះព្រះអង្គ ង់ត្រាស់ដឹងនៅញាធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយវិញជាចរណសម្បានណោត្រង់ប្រនាមថាវិញជាចរណសម្បានណោព្រមព្រះអង្គបរិបូរដោយវិញជាបៃនិនវិញ ជា8នឹងចរណត5សុគតោត្រង់ព្រះនាមថាសុគតោព្រោះព្រះអង្គនាមដំណើរល្អយាងទៅកាន់សន្តរឋានគឺអមតមហានពានលោកវិទូក្នុងព្រះនាមថាលោកវិទូព្រោះព្រះអង្គជាច្បាស់នៅត្រៃលោកអនន្តរោត្រង់ ព្រះនាមថាអនុត្តរោព្រោះព្រះអង្គប្រសើរដោយសីលាតិគុណរោគមគលណាមួយស្មើគ្មានបរិសត្តមសារថេត្រង់ព្រះនាមថាបរិសត្តមសារថេព្រោះព្រះអង្គជាអ្នកទូលមាននៅបុរាណដែលមានអបនិស្ស័យគួរនឹងទូលមានបាន សន្ធាទេវមនោសានំទ្រង់ប្រនាមថាសន្ធាទេវមនោសានំព្រោះព្រះអង្គជាសាស្ត្រាចារ្យនៃទេវតានិងមនុស្ស ទាំងឡាយពុនតោត្រង់ប្រណាមថាពុនតោព្រោះព្រះអង្គត្រាស់ដឹងនៅចតុរារិយសញ្ញហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងផងភគវាត្រង់ប្រណាមថាភគវាព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃពុំជាចោលហើយគឺថាព្រះអង្គមិនប្រឡំកា ទៀតឡើយណាទីនៃសរណងអញ្ញាងវណ្ណ ខតតីយតិបន្តិរលឹករបស់ខ្ញុំប្រការណាមិនមានឡើយពុទ្ធធមេសារណងវរំមានតែព្រះពុទ្ធជាម្ចាស់យតិបន្តិរលឹកដល់ប្រសាររបស់ខ្ញុំប្រការណាអេតេនសច្ចវាចេនហនទុមេជាយមង្គលំសំសិរីសួស្តី មានមង្គលចូលមានដល់ខ្ញុំប្រការណាដោយកិរិយាពលនៅពាក្យសច្ចចនីអន្តមង្កេណវន្តេហង្បាតបង្សង្វរន្ តំណាងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅល្អងធូលីព្រះបាទនៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរពងពោះដោយអវយវៈដ៏អត់ ដំគឺត្បូងពុនទេយោខាលិតោទោសោតោអណាដែលខ្ញុំព្រះករណាធ្វើឲ្យព្រាំងផ្លត់ហើយក្នុងព្រះពុទ្ធជាម្ចាស់ពុនធោខមតុតាំងមមង្សូមព្រះពុនជាម្ចាស់អត់នៅតោនោះដល់ខ្ញុំ អាករណាទីការីយបថោចនានាងមោខាបវេសាយឧជចមង្គធម្មោអយ៉ាងសន្និការបណៃកោនៃយានិកោតាំងបណមាមិធម្មំព្រះសទ្ធំអនាតិយធប្រកបដោយអង្គ8ប្រការជាកន្លងដំ ដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជនដែលប្រាថ្នានៅព្រះនិព្វានឲ្យចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះជាធម៌ធ្វើឲ្យត្រជារងាប់បងនៅភ្លើងទុំភ្លើងកិលេសជាធម៌ដ៏អន្តមជាគុណយ៉ាងសត្វ ហើយចេញចាកសង្សារតុខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំនៅព្រះសច្ចធម្មនោះដោយគោរពយេចធម្មាអតីតាចយេចធម្មាអនាគតាបញ្ចមបណ្ណាចយេធម្មាអហង្វន្តាមិសាបតិព្រះធម៌ទាំងឡាយឯណា តែងជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលនៅពៀនកន្លងទៅហើយក្តីព្រះធម៌ទាំងឡាយឯណាតែងជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានមកក្នុងកាលខាងមុខក្តីព្រះធម៌ទាំងឡាយតែជាធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់បដិស្ថានក្នុងកាលសំថ្ងៃនេះ នីក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះធម៌ទាំងឡាយនោះក្រុមកាលទាំងពួងស្វាគមន៍អោភៈ វតាធម្មោព្រះបរិយាតិធម៌គឺព្រះត្រៃបេតងជាធម៌គឺព្រះតមានព្រះភាត្រង់ត្រាសំដែងឲ្យដោយល្អធម្មោព្រះនបលងកន្តរថាមាន9ប្រការគឺមគ្គ4ផល4និព្វាន1សន្តិនតិកោជាធម៌គឺព្រះអរិយបុគ្គលទាំងពួងកាន់ពិនឃ ឃើញពិនដោយបញ្ចវេខណញ្ញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដតីនោះនោះកតេគឺឃើញច្បាស់ដោយខ្លួនឯងអាកាលិកោជាធរឲ្យនៅផលមិនរងចាំកាលគឺថាកាលបាព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបាន បានยืนอยู่ឡៃអេហេបាសិកោជាធរគួរដល់អេហេបាសវិធីគឺថាបើព្រះអរិយបុគ្គលដែលបានសម្រេចមាំផលហើយក៏គួរនឹងហៅបុគ្គលដតីឲ្យចូលមកមើលបានអោបណយិកោជាធរគឺអ្នក បុគ្គលខប3បង្អោនចូលមកទុំក្នុងខ្លួនដោយអំណាចនៃភាវនាបញ្ចន្តាំងវេទិតាពោវិញ្ញោហេជាថោគឺអ្នកប្រាជ្ញទាំងឡាយមានអខតេតញ្ញោបុគ្គលជាដើមក៏បីដឹងក៏បីឃើញច្បាស់ក្នុងចិត្តនៃខ្លួនណតិមេសរណអញ្ញ វត្តសដតីជាទីពឹងទីរលឹងរបស់ករណាមិនមានឡើយធម្មមេសារណังវរังមានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹងដល់ប្រសាររបស់ខ្ញុំប្រការណាហេតេនសាយចវាយជេនហងកមេជាយមង្កាលាំងសូមសិរីសួស្តីជាយមង្គលជោ ចូលមានដល់ខ្ញុំព្រះករុណាដោយកិរិយាពលនៅព្រះសច្ចនេអន្តមង្កេណវន្ទេហង្ខមញ្ចតុឥតังធម្មប្រការណាសូមក្រាបថ្វាយបង្គំនៅព្រះធម៌ដ៏ប្រសើរមានពីរប្រការគឺព្រះអរិយស តិខននឹងព្រះនបលោកន្តរធម៌ដោយអវយវៈដ៏អត់ដំធំ ធម្មនេយោខលិតោទោសោទោឯណាដែលខ្ញុំ ប្រការណាធ្វើឲ្យព្រាំងផ្លត់ហើយក្នុងរកជាម្ចាស់ធម្មោធម្មតតាំងមមង្គសូមប្រថាជាម្ចាស់អត់នៅទោនោះដល់ខ្ញុំប្រការណាសង្ឃោវិសុទ្ធោ វរតេណៃយោសន្តន្ត្រយោសាមបមលាបៃណោគុណេណេកេសមាន្តិបាតោអនាសវតੰបណមាមិសង្ឃានព្រះអរិយសង្ឃឯណានមោវិសុទ្ធវិស័យជាតាំងភិណៃយបុគ្គលដ៏ប្រសើរមានអន្ត្រីរងាប់ហើយមានមន្ទិលគឺរាគាតិកា កិលេសទាំងពួងបន្សាត់បងហើយជាប្រសង់ដល់ហើយនៅកិរិយាសម្រាញ់ដោយគុណទាំងឡាយដោយច្រើនជាប្រសង់មានអសវៈធម៌មិនមានគឺថាព្រះអីណាស្របខ្ញុំព្រះករុណាសូមក្រាំថ្វាយបង្គំនៅព្រះអរិយសង្ឃនោះដោយគ្រប់រងយេចសង្ឃាអតីតាចយេ จสังเพียนาจตาปัญจปันนาจะเยสังเพียอหังวันเตียมิสัพประเตียประสังទាំងឡាយឯណាដែលជាប្រសង់បានសម្រេចមគ្គនិងផលក្នុងបងទៅហើយໃດប្រសង់ទាំងឡាយឯណាដែលជាប្រសង់បានសម្រេចមគ្គនិងផលក្នុងកាលខាងមុខໃດប្រសង់ទាំងឡាយឯ ណាដែលវាព្រះសង្ឃបានសម្រេចមែននឹងផលក្នុងកាលជាបច្ចុប្បន្ននេះដីខ្ញុំប្រការណាសូមក្រាបថ្វាយបង្គំនៅព្រះសង្ឃទាំងឡាយនោះក្រុងកាលទាំងពួងសុវណ្ណបានណោភគវតោសាវកសង្ឃោព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាងនោះប្រតិបត្តិដោយប្រពៃ 3គឺបដិបត្តិតាមកន្លងប្រណបលោកន្តរទោចុបនិបានណោភគវតោសាវកសង្ឃោប្រសំជាសាវងនៃព្រះធម្មានប្រភាលោកបដិបត្តិ ត្រង់គឺបដិបានជាមញ្ជិមាបដិបទាញាយបដិបានណោភគវតោសាវកសង្ឃោប្រសង្ឃជាសាវកនៃព្រះតមានព្រះភាលោកបដិបត្តិ តាមបិត្រាដឹងនៅព្រះនំពៀនជាស្ថានសិនបញ្ចាតុងទាំងពួងសម្មីជាបរិបានោភគវតោសាវកសង្ឃោប្រសង្ឃស្យ វាមនៃព្រះដ៏មានព្រះពាលោកបដិបានសំគួរដល់សាមីជាកម្មគឺបដិបានគួរដល់សីលសមាធិបញ្ញាយតិទាំងចន្តារិពុរិសយុគានិសង្ឯណាងរកជាគូនៃបុរសទៅឲ្យមាន4គូគឺព្រះសង្ឃដែលបាន សម្រេចនៅសោតាបដិមាក្នុងសោតា តាបដិផលជាគូមួយសកតិគាវិមៈនិងសកតិគាមិផលជាគូមួយអនាគាវិមៈនិងអនាគាមិផលជាគូមួយអរហតមៈនិង អរហន្តផលគឺគូមួយអេអបរិសពង្កលាបារោព្រៀងជាបរោបុគ្គលមាន8គឺព្រះសង្ឃដែលបានសម្រេចនៅសោតាបនិមៈមួយសោតាបតិផលមួយសកតិគាវិមៈនៃសកតិគាវិផលមួយអនាគាវិមៈមួយអនាគាវិផលមួយអរហន្តមៈមួយ អរហន្តផលមួយអេសភគវតោសាវកសង្ឃោប្រសង្ឃទាំងនោះជាសង្ឃសាវកនៃព្រះតមានប្រភេទអាហុណៃយោលោកគួរទទួលនៅចិត្តបច្ច័យដែលបុគ្គលឧទ្ទិចំពោះអ្នកមានសិលហើយនាំមកអំពីចំណាយមិនអោនចូលមកបូជាបាហុណៃយោលោកគួរទទួលនៅ ទុក្ខទានគឺទានដែលបុគ្គលតាក់តែងតាមបីញាតនិងមិត្តដែលមកកំពីគឺផ្សេងផ្សេងហើយបងអន់ចូលមកបូជាតៈកណៃយកនោះទទួលនៅទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបូជាអញ្ចលិករណីយោលោកពួរដល់អញ្ចលិកម្មទៅ ក៏បីធ្វើអនន្តរੰបញ្ញាខេតាំងលោកាសាលោកជាបញ្ញាខេតគឺជាទីដល់ឡើងនៃពូជគឺបុណ្យនៃសត្វបលោករដ្ឋខេតដតីក្រៃលែងទៀងមាននតិមេស្រណងអញ្ញាវន្តដតីជាទីបន្តិរលង្ ខ្ញុំប្រការណាមិនមានឡើយសង្ឃោមេសរណង្វរង្គមានតែព្រះសង្ឃជាម្ចាស់ជាទីពឹង ទីរលឹកដល់ប្រសាររបស់ខ្ញុំរករណៃតែនសាចវាយចេណហន្តមេជយមង្គលាំសូមសិរីសួស្ដីជយមង្គលជួលមានដល់ខ្ញុំរករណាដោយកិរិយាពលនៅពាក្យសច្ចនីអន្តមង្គេនមន្ទេហង្សង្ខញ្ចតុវិតតមង្គសំប្រករណាសូមក្រ ក្រាបថ្វាយបង្គំ នៅល្អងព្រះសង្ឃដល់ព្រះសាមានពីរប្រការគឺសាមតិសង្ឃនិងអរិយសង្ឃដោយអវយវៈដ៏អន្តដំគឺទ្រង់សង្ឃោយោខលិតោទោសោតោឯណាដែលខ្ញុំប្រការណាធ្វើឲ្យផ្លាំងផ្លាត់ដៃក្នុងព្រះសង្ឃជាម្ចាស់សង្ឃោកមតុតាំងមំសូមព្រះសង្ឃជាម្ចាស់អន្តនៅទោនុតា ល់ខ្ញុំព្រះករុណាព្រះពុទ្ធជាទីពឹងជាបំណិញសពសន្តាព្រះអង្គប្រាថ្នាធ្វើកសាងអបកាយរອບដោយក៏កម្មបញ្ញកញ្ញាអកិញ្ញ គង់បានត្រាជាសាបញ្ញោត្រាជាគ្រូលពំឋានវកម្មជាកំរងនោះនេះក៏ត្រាប់ពំបានអបយ៉ាកលំបាកប្រាំប្រប្រយោជន៍ដល់សំសានខ្ញុំសូមអនសេរសាចិត្តប្រាថ្នាបង្គំថ្វាំព្រះពុទ្ធករណាសន្និចេតិបំសំកាលសន្តែងកស្លាំបងព្រោះចំណងកម្មជាគោលអោយវល់វល់អន្តរក្នុង ភតូចនិងភពធំតែមិនដឹងធម៌បរិសុទ្ធល្អស័ក្តិសម ព្រះពុទ្ធតែងតែសំចិត្តខ្ញុំសូមនមស្ការនៅធម៌ប្របីពិនវិសេសននៅឯងណាកាន់បងនៅអវិជ្ជាគឺបណ្ដាញគឺលែងហើយព្រះសង្ឃអង្គសាវាងមានសម្រាំងសទ្ធាត្រង់ក៏ដោយគុណសិលត្រង់នៅសមាធិបញ្ញានិងវិមតិញាណកាលៈគ្មានកំអាត្មាជាបញ្ញកេតាចត្រកា កាជាកុសលខ្ញុំសូមអន្តរស័យនព្រះរិយមង្គលជាបណ្ឌកុសពលជាមង្គលដ៏សំសានខ្ញុំសូមនមស្ការកថាអន្តរស័យបង្គំគុណទាំងបីពលលំត្រៃលោកាសូមបណ្ឌកំកុសលឲ្យបានដល់ជាខ្ញុំណាពេញពោស្មាធិរាជរសាគំទូលេសូម hỏi công តំណាងមង្គលទាំងឡាយឲ្យជាចិញ្ចាឆ្ងាយលែងរាយកំបីមានដោយកំឡាអានភាបញ្ញលាជាប្រធានកងបញ្ញរិស័យមានសម្បត្តិសាងក៏មានមកដោយគុណនមស្ការត្រីរតនាប្រសាទពួសូមអានិសង្ឃនោះដល់ថានិព្វាននោះសូមថ្លៃបងគុំគ្រប់រំមកចែក តីព្រមទាំងប្រសារីរកធាតនៃព្រះពុទ្ធនិងមហាពុទ្ធីប្រកដែលគួរនឹងដោយលំអន់លំអងចិត្តបរិសុទ្ធលើកំបងអញ្ចាលីនិងព្រះពុទ្ធារូបតំណាងឲ្យព្រះមូនីដែលសិននៅក្នុងទីឋាននានៅទាំងអងដោយតែងទីគុណព្រះមានបណ្ណសាគួរដែលតែងនៅរំលោភ គុំក៏ទុំពីអន្តរាយសូមឲ្យខ្ញុំបានសុំរាជចុងផងទាំងឡាយសត្វត្រូវទូចិនឆ្ងាយសូមឲ្យក្លាយមកជាមិនសូមតន់ព្រះអារិយមេត្រីត្រីវិសិនសូមបានគឺធម៌ពិតសូមដោយចិនរតនា បានល្អមានលីវត្តមើលអត់តតនឹងមើលម៉ាត់លោម៉ាត់មើលម៉ាត់លោសូមថ្ងៃគេចាប់ហ្នឹងសូមញាតិញោមតាំងចិត្តទាំងអស់ដើម្បីសមាធិឧកាសមយ៉ាងផន្តេវិសុងវិសុងរកអនតាយៈ ពិសរៈរេអ្នកសេហៈអញ្ចសីលានេយចាមៈឧតេយំពេមៈយ៉ាងផន្តេវិសុងវិសុងរខណ្ណថាយៈទេសារណេណាសហបញ្ចសីលានេយចាមៈ បេមយ៉ាងផន្តេវិសុងវិសុងរកណថាយៈទេសារណេនសហបញ្ចសីលានិយចាមេនមោតាសាភវតោរហតោសមាសម្ពុទ្ធសា នមោតាសាបេកវៈតងអរហតោសមាសម្ពុទ្ធហាសានមោតាសាបេកវៈតោអរហតោសមាសម្ពុទ្ធហាសានមោតាសាបេកវៈតោអរហតោសមាសម្ពុទ្ធហាសា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 អំណាងសារណังពេឆាមិសង្ឃាសារណังចេចាមិសង្ឃាសារណังចេចាមិពុទ្ធយំពេពុទ្ធហံសារណังចេចាមិពុទ្ធយំពេពុទ្ធហံសារណังចេចាមិពុទ្ធយំពេទេហំហံសារណังចេចាមិ ទុតិយំពេធម្មំសារណំពេឆាទុតិយំពេសង្ឃហំសារណំពេចហាមិទុតិយំពេសង្ឃំសារណំពេឆាតតិយំពេពុទ្ធហំសារណំពេចហាមិ តិយំពេពុទ្ធាំសរណំកិច្ឆាមិសតិយំពេធម្មំសរណំកិច្ឆាមិសតិយំពេធម្មំសរណំកិច្ឆាមិសតិយំពេសង្ឃំសរណំកិច្ឆាមិសតិយំពេសង្ឃំសរណំកិច្ឆាមិទេសารណកិហណាមប្រេព นังอามะพันเตปานาเตปาตาเวระมณีสกหาปตังสมาติยมิปานาเตปาตา វេរមណីសិក្ខាបតាំងសមាទិយាមិអតនីទានីវេរមណីសិក្ខាបតាំងសមាទិយាមិអតនីទានី វេរមណីសិក្ខាបតាំងសមាធិយាកាមេសមច្ចាចរាវេរមណីសិក្ខាបតាំងសមាធិយាមិអមេសមច្ចាចរា វេរមណីសិក្ខាបតាំងសមាទិយាមិមោសាវាទាវេរមណីសិក្ខាបតាំងសមាទិយាមិមោសាវាទា វេរមណីសិក្ខាបតាំងសមាធិយេមិសូរាមេរយាមច្ចបមាទតានាវេរមណីសិក្ខាបតាំងសមាធិយេមិសូរាមេរយាមច្ចបមាទតានា វេរមណីសិក្ខាបតាំងសមាធិយេមិមានិបញ្ចសកាបទានិសាទុកង្កតវាអបមាទេននិចកលំសមារកិតព្យ ណាមៈផន្តេសិលេនសុខតੰយន្តេសិលេនពុកសម្បតិសិលេននពុតੰយន្តេតសមាសិលាងវិសោទិយេសាធុសាធុសា ឧត្តមង្គេនវណ្ដេអង្បាតបាំងសង្វរន្តមង្គុន្ទេយោកលេតាទោសពុនកោកម្មតតាំងមមង្គឧត្តមង្គេនវណ្ដេអង្បំញ្ញចតុវិកាំបរំតំនេយោកលេតាទោសធម្មោកម្មតតាំងមម งอุนตเมียงเกณวันเตหังสังขันเมียงสังเพโยคเลตาตุสาสังโฆธรรมตุตังมัมมังสาธุสมตัวเย็ดยมตออกเรียบลังไปเป็นมาสังเยอะจะจางเยอะไม่ได้กินลูกจง Filho, filho, filho. Chắc cà rô thầm miết rồi, giúp anh em tỏ. Chắc cà rô thầm miết. Đưa vào du lên. Đây, giặt á. Bạn con cho việc lại bữa ok dài sang ra đây tiền đúng không tung sân ញ្ញាអនុសង្ឃមកទីទួយណាសូមមកសការស្វែងគុំទៅជំពេញនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់គុំពោះនិងសូមជួយសេចក្តីរាប់អានដល់គុំចាស់អក្សរសិលាគុំចាស់វិយធម្មោនេះជាយោងដល់ពលយើងទាំងអស់គ្នាដែលមានវត្តមានទីនេះដោយសេចក្តីរាប់អានដែរហើយថ្ងៃនេះគឺជាថ្ងៃអបអរសតសិល1400ខែមករា ឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវថ្ងៃទីម៉ាត់ទី20ពីពីខែធ្នូចិត្តដាច់ឆ្នាំហ្នឹងខ្ញុំហើយខែបោះផងយើងគិតដល់ដាច់គ្រីស្តែគ្រីស្មាស់ខ្ញុំណាហ្នឹងហើយអាត្មាចេះតែមានការជួយដំណឹងឲ្យញាតិញោមបានជ្រាបតាមមួយ ថ្ងៃមួយថ្ងៃចឹងទៅម្សិលទៅម្សិលដើម្បីឲ្យខ្ញុំជ្រាបថាសាងសង់ដំណើរការសាងសង់ហ្នឹងវាបានដល់កំអឺដំបូលលើខ្ញុំប្រោះក្បឿងហ្នឹងហើយជាកំពុងតឡើងក្បឿងខាងលើហ្នឹងហើយសង្ឃឹមថានឹងបានឆាប់ឆាប់នេះទៅនៅបាននៅហើយយើងនឹងអឺចូលឆ្នាំនេះយើងធ្វើម៉េចបានទៅធ្វើបុណ្យនៅខាងនោះវិញយើងនឹង អាចជួយឆ្នាំរួចបើយើងវាយខាងនេះចោលខ្ញុំណាមកក៏សូមអរគុណដល់ញាតិញោមដែរដែលក្នុងការសាងសង់នឹងញាតិញោមជួយជ្រោមជ្រែងទៅបីមានការសំលុយប្រាក់ខែគេហៅ pension ចំណាយចិត្តតែខំប្រឹងជួយខ្ញុំណាឥឡូវយើងសូមញាតិញោមបន្តជួយថែមទៀតដើម្បីឲ្យហើយខាងលើហ្នឹងហើយយើងនឹងបាន ទៅនៅគាត់ថ្មីម្ដងថ្មមកដែលបានគាត់ថ្មីនៅគេឥឡូវធ្វើរត់ឯងធ្វើហើយខ្ញុំឆ្នាំហើយចូលឆ្នាំហើយបានទៅនៅទេសធាជាថ្លារបស់ញាតិញោមចូលរួមក្នុងការសាងសង់ហ្នឹងគឺជាសំដៅទៅលើសមត្ថភាពនៃធនធានរបស់ញាតិញោមដែរញាតិញោមតែកណាដែលយើងអាចចូលបច្ច័យបានច្រើនបានលឿនទៅក៏យើងក៏សាងលឿនទៅណា គេឃើញថាលឿនដែរក៏សាងតែយើងគិតថាប្រហែលខែសោះយើងបានប៉ុណ្ណឹងប៉ុន្តែយើងចោលអស់មួយឆ្នាំទៅទេហ្នឹងយើងកាល2021ហ្នឹងអត់បានធ្វើអីសោះដល់2022បើយើងចាប់ដើមហ្នឹងហើយដូច្នេះសូមប្រមូលបនទាំងអស់ដែលញាតិញោមបានចូលរួមក្នុងការសាងសង់ក្តីហើយនិងក្នុងការអនុមោទនានៅបនកុសលដែលញាតិញោមបានធ្វើប្រចាំថ្ងៃសិលក្តី សូមឧទ្ទិសទៅដល់បុព្វការីជនរបស់ញាតិញោមទាំងអស់គ្នាដែលបានរំលែកខណ្ឌកាន់លោកខមោសុទ្ធទទួលត្រេកអរអនុមោទនានៅបុណ្យកុសលរបស់ញាតិញោមទាំងអស់គ្នាសំបុណ្យសំសេចក្តីល្អហើយយើងគិតថាបុណ្យកុសលនឹងគឺជាទីពឹងរបស់ញាតិញោមហើយហ្នឹងហើយទាំងអាត្មាទាំងញោមគឺមានបុណ្យកុសលនឹងឯងដែលជួយយើងអាគ្នាក្រៅអំពីអំពើល្អដែរអំពើល្អជួយយើងមានខុសពីនឹងក្រៅពីនឹងជួយបាននេះណា ទេសូមបំប្រសពទាំងអស់ទូទឹកដល់ប្រការនិយមរបស់យើងបានសម្រេចដោយសេចក្តីប្រាថ្នាសូមអនុមោទនីនមោតាសាភិកវេតោអរហតោសម្មាសម្ពុទ្ធាសនមោតាសាភិកវេតោអរហតោសម្មាសម្ពុទ្ធាសនមោតាសាភិកវេតោ សម្ពន្តាសាអតិសិមេអកាសិមេញាតិមន្តាសុខាចមេបេតានន្តាំងខណន្តាំងជាបំពេកតមនោសរងណហេរណੰវាសោកោ ปรเตวเนนตังเปตานมันทายเอวังตันทันติยติยออายัญจะเข้าเตียงขณะตันเนียสังฆมสปตันให้ตาติ ស្ថានសោអបកម្មបតិសោញាតិធម្មោចយ៉ាងនិតាសិតោបេតានពុជាចកតាអរាឡាពលញ្ចភេខនមនំបតនន្តមហេហេបញ្ញបសតាំងអនប ហន្តេយតិហិនេកតោឋានេកាយតេចរតេនវេអិមិណាបញ្ញតេចេនតមហាឋានាបមញ្ចតយតិតេវពុរេរមេវិមេនេរតនសោ វញ្ញតេចេនភ័យយោភ័យយោបវន្តតេវੰមហន្តិយាអេសាយតិតាំងបញ្ញាសម្បទាតស្មាធិរិយបសង្សន្តបណ្ឌិតាកតបញ្ញ វិបាកោបញ្ញាណังអថបយោសមេចតិខបញ្ចបរិយោសានេណោពាណังសមតិកចតិយោភិយចនសហសេហេពរណังវរភញ្ញ តេយៈបរិមាណានังเอกปันตัมភិនលភេពុទ្ធបតេសារេបតតោយេចញ្ញេអង្កសាវកាបត្តពុរាណភិវេនមេបេតាបមញ្ចរេអនិច្ចាវត្តសង្ខារាអំបន្ទវយធម្មិណោអបច្ចេតវានិរិឆន្តតេសੰ សមាសខោអចិរង្វតិយ៉ាងកាយោបថវੰអតិសេសតិឆតោអបេតវញ្ញនោ យថាតន្ដេហេនគោបាលោកិហវបច្ចន្តកោចរាងអេវញ្ចរិយចមៃចចាយងបច្ចន្តបានណៃនងយថាវិរិវហាពរាបរិពរន្តិសាការังเอวเมม តណ្ណងបេតានងអបកាបតិអេចិតាំងបាតិតាំងតមហង្ខបមេវសម័យចតោសុបពិពូរន្តិសង្កបច្ចន្តោបណ្ណរសោយថាមនិយោទរសោយថាសัพពិតយោវិវច្ចន្តសัพពរោកោវិញ្ញាសតមេតេ តរាយោសុខៃទីខេយុកោភវៈអភិវេតនសៃលេសនិច្ចង្វធាបច្ចាយណោចតារោធម្មា ទេអាយុវណ្ណោសុខังពលังសូមផលនៃចិត្តដែលជ្រះថ្លាក្នុងបរតនត្រ័យនៅផលនេះចូល សម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់សាធុសាធុសាធុ អាកាសថាចភូមន្តទេវនេក្រាមអន្តេកាបញ្ញំនោអនុមោអកន្តសាសនំអាកាសតាចភូមន្តទេវនេក្រាមអន្តេកាបញ្ញំនោអនុមោតន្តជារងរកន្ត រាជានោអាកាសន្តាចភុមាន្តាទេវេមឯកាបញ្ញាណោអនុមោតន្តចិរង្រាខន្តញាតយោអាកាសន្តាចភុមាន្តាទេវេម តិមហតិកាបញ្ញំនោអនុមោតន្តចិរងរាកន្តបាននិណោអាកាសន្តចភុមតទេវេមអតិកាបញ្ញំនោអនុមោតន្តចិរងរាកន្តនោតតិអេតੰវោបញ្ញំ មេតាបិទុណੰញាតៃណੰហនតោសុខិតាហនតោ ញាតយោមសូមមហាកុសលដែលបានដំកល់ទុកក្នុងចិត្តហើយសូមជួយរញច្រានកុំបីខានឡើយដោយក្តីប្រាថ្នាសូមអូទើផលគោរពជូនដល់ មេតាបៃតាតាញាតក្នុងវត្តសង្សាទាំងគ្រូអាចារ្យឧបជាទាំងឡាយទោះរស់ជុំញាតិ ឬស្លាប់បែកគ្រាចាំទៀនចិត្តឆ្ងាយសូមបានអាបរិខាទាំងឡាយរីករាយសប្បាយនឹងបុណ្យកុសលដែលយើងខ្ញុំបានធ្វើទាំងប៉ុន្មានអូទៅជូនដល់សូមអោយបានសងខន្ធតុងកង្វល់លោកបានមៀងផល ដល់ព្រះទានងយ៉ាងកញ្ចេកុសលកម្មង្កាតាបង្កិរិយ៉ាងមមកាយេនវិជាមនុស្សទេតសេសុកតាំងកតាំង san ta san như nong cha tăng pan nhập lang mai yang sa te pia ki pa wan tăng ga tăng so vi ti tăng tân năng pan nhập lang mai ye ye cha tăng អនជានន្តទេវកន្តានិវេតយងសាពេមកម្មនិកេសន្តាជីវន្តារអេតកាមនញ្ញំពជនំសាពេលផន្តុនមចេតសាទេ អាសាទុសាទុរីផលទានទាំងឡាយដែលញាតញោមបានមកបំពេញនៅក្នុងថ្ងៃឧបោសថនេះឱកាសពេលនេះអសូមបានអ្នកបានផលកុសល ផលបុណ្យឧទ្ទិសជូនដល់ចដូនតាមាកងរបស់ញាតញោមទាំងអស់គ្នាមានមេត្តាបៃតាដែលកាត់ចែកឋានទៅកាន់លោកខាងមុខទូយាយក្តីថ្មីថ្មីដីសូមបុណ្យកុសលទាំងឡាយ ជួយតាមតែងបដិស្ថាននៅវិញ្ញាណខណ្ឌរបស់អស់លោកណាតាមនោះសូមឲ្យកត់ទទួលកុសលផលប៉ុណ្្នឹងហើយប្រកាសទីពងពួរឲ្យសំតាមបំណងដើម្បីអខានឡើយម្យ៉ាងវិញទៀតបញ្ញាតញោមទាំងអស់គ្នាដែលមានសទ្ធាចិត្តថាបានបំពេញទានក្នុងឱកាសពេលនេះមានបំណងប៉ុនប៉ងប្រាថ្នានៅក្នុងដួងចិត្តបែបណាក៏សូមឲ្យបានសម្រេចដូចចិត្តញាតិញោមទាំងអស់គ្នាប្រាថ្នាទៀត ហើយអញ្ចឹងបន្តមីនេះទៀតទៅគឺថាខ្ញុំបាទនឹងសូមអញ្ជើញដល់លោកធម្មនេតាគឹមគូបាទសូមសូមកិត្តមេត្តារៀបរាប់នៅបឋមវិសេសធរអាខ្លះខ្លះដើម្បីនឹងចែកជូនដល់ញាតិញោមទាំងអស់គ្នាជាសន្តាប់បានសន្តាប់ដូចតទៅបាទសូមគោរពជូន Thank you. ខ្ញុំប្រកាសណាសូមគោរពអនកាយវាចាចិត្តក្រាក់ថ្វាយបង្គំដល់នៅព្រះរតនត្រ័យទាំង3ដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងសពកាលវិជាអស់កាលជាវែងសូមក្រាក់ថ្វាយបង្គំដល់ព្រះសង្ឃទាំង3អង្គដែលគង់នៅក្នុងទីនេះតបមកសូមជម្រាបសួរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញ ប្រកាន់វត្តរតនារាមក្នុងថ្ងៃនេះជាថ្ងៃឧបោសថសិល1400ប៉ុន្តែចាត់ជាខែដាច់ថ្ងៃឧបោសថសិលញាតិញោមបានអញ្ជើញមកវត្តគ្រប់គ្រប់គ្នាដល់យកចង្ហាន់បន្តបាតផ្សេងផ្សេងយកមកគេនថ្វាយដល់ប្រសង់ក្នុងទីនេះហើយបានរក្សានៅនិច្ចសិលគឺសិល5នឹងទៀតមិនត្រឹមតែប៉ុណ្ណោះទេបានដល់ទាំង នៅត្រៃសរណៈគុំទាំង3បាននៅទីពឹងទីរលឹកដល់ប្រសើរដល់នៅសម្មាសម្ពុទ្ធជាទីពឹងទីរលឹកដល់នៅប្រធរជាទីពឹងទីរលឹកដល់នៅប្រសង្ឃជាទីពឹងទីរលឹកឥឡូវមិននឹងបញ្យលធរខ្ញុំចង់ឲ្យយាយតាញាតិញោមទាំងអស់ហ្នឹងធ្វើចិត្តស្ងប់ស្ងាត់ធ្វើសមាធិម្នាក់5នាទីសិនដើម្បីឲ្យចិត្តហ្នឹងស្ងប់រងាប់ឲ្យនៅនឹងក្នុងអារម្មណ៍តែមួយទៅបានស្ដាប់ធម៌ទៅយល់ងាយ បាទឥឡូវសូមធ្វើ សមាធិតិចទៅតាំងចិត្តទៅពីព្រោះការដែលធ្វើសមាធិហ្នឹងខ្ញុំនឹងបញ្យល់ពេលក្រោយពេលធ្វើសមាធិហើយខ្ញុំនឹងបញ្យល់ទៅអានិសង្ឃធំធេងដល់កម្រិតណាទៅដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឥឡូវញាតិញោមអង្គុយតាមសម្រួលទៅពេលភ្នែកក៏បានអង្គុយណែលើកៅអីក៏បានប៉ុន្តែតាំងកាយឲ្យត្រង់កំអន់កំងាកទៅណាទាំងអស់ឲ្យកាយយើងត្រង់ឲ្យនឹកកំអន់កំងាក្រអីអង្គុយត្រង់ទៅ ដើម្បីជា ផលអានិសង្សនៃការធ្វើសមាធិពីព្រោះកម្របានធ្វើណាសមាធិនឹងតែបើញោមបានធ្វើហើយអានិសង្សដ៏ធំធេងដែលសម្មាសម្ពុទ្ធព្រៀបដូចទឹកមហាសមុទ្រហ្នឹងយើងមិនអាចរាប់បាន ថាប្រមាណអាហកៈនឹងប្រមាណលីត្រប្រមាណលីត្ររាប់មិនអស់ទេរាប់មិនបានទេទោះបីតែអ្នកវិទ្យាសាស្ត្របច្ចុប្បន្នហ្នឹងក៏មិនទាន់មានការប៉ាន់ស្មានដល់ថ្នាក់ថាអូទឹកមហាសមុទ្រទាំង4ហ្នឹងមានប្រមាណកោតប្រមាណកោតទេប្រកោតទេលីត្រអីអត់មានប៉ាន់ស្មានបានទេហើយអានិសង្សនៃការធ្វើសមាធិហ្នឹង ច្រើនជ្រៀតជ្រោកដល់ប៉ុណ្ណឹងយើងសាងសិលសាងទៀនដែលបរិច្ចាគហើយនឹងសាងសិលនឹងមិនបានសមាធិនឹងទេញាតិញោមឥឡូវសូមតាំងចិត្តដល់ខ្ញុំអានបសោតឲ្យណែធ្វើតាមសម្រួលនោះពេលនេនក៏បានអង្គុយលើកអីក៏បានដែរដើម្បីសាងឧបនិស្ស័យឲ្យបានដល់បរមសុខពោលគឺនិព្វានហ្នឹងតើធ្វើសមាធិហ្នឹងដើម្បីឃើញបាទខ្ញុំអានបសោតជូនមួយវគ្គដំបូងទៅហើយញាតិញោមធ្វើណា សម្មាសម្ពុទ្ធទ្រង់ត្រាស់ថាការធ្វើអាណាបានសតិបានអានិសង្ឃធំនិងផលធំតើធ្វើអាណាបានសតិយ៉ាងដូចម្ដេចទៅទៅបានមានផលធំមានអានិសង្ឃធំសម្ពុទ្ធត្រាស់ថាមនាងភិក្ខុទាំងឡាយភិក្ខុទៅហើយ ចូលទៅក្នុងព្រៃក្តី ចូលទៅទៀតគល់ជើក្តី ឬចូលទៅក្នុងផ្ទះទំនេរក្តីអង្គុយចុះពត់ភ្នែនដោយសម្រួល តាំងកាយឲ្យត្រង់តម្រង់សតិចំពោះមុខអ្នកនោះ មានសតិដកដង្ហើមចូល មានសតិដកដង្ហើមចេញពេលដកដង្ហើមចូលវែងឲ្យដឹងច្បាស់ថាយើងដកដង្ហើមចូលវែងពេលដកដង្ហើមចេញវែង ឲ្យដឹងច្បាស់ថាយើងដកដង្ហើមចេញវិញពេលដកដង្ហើមចូលខ្លីឲ្យដឹងច្បាស់ថាយើងដកដង្ហើមចូលខ្លី ពេលដកដង្ហើមចេញខ្លីឲ្យដឹងច្បាស់ថាយើងដកដង្ហើមចេញខ្លីអ្នករមែងធ្វើការវឹកហាត់សិក្សាថាយើងជាអ្នកធ្វើសេចក្តីដឹងព្រមចំពោះនៅកាយទាំងពួងដកដង្ហើមចូល សិក្សាថាយើងជាអ្នក ធ្វើសេចក្តីដឹងព្រមចំពោះនៅកាយទាំងពួងដកដង្ហើមចេញអ្នករំលែងធ្វើការវឹកហាត់សិក្សាថាយើងជាអ្នកធ្វើកាយសង្ខារឲ្យរងាប់ដកដង្ហើមចូលសិក្សាថាយើងជាអ្នកធ្វើកាយសង្ខារឲ្យរងាប់ដកដង្ហើមចេញតទៅកាយានុបស្សនាសតិប្បដ្ឋានទៀតយើងគាត់តែមានចិត្តមកភ្ជាប់មកមក តាមដានដល់ខ្យល់ដកដង្ហើមចូលដកដង្ហើមចេញរបស់ដាច់នេះព្រះសម្ពុទ្ធថាភិក្ខុទាំងឡាយសម័យនោះភិក្ខុនោះជាអ្នកឃើញកាយក្នុងកាយនៅជាប្រចាំមានសេចក្តីព្យាយាមដុតនៅកិលេសមានសម្បជញ្ញៈមានសតិនាំអភិជានិងតោមនស្សក្នុងលោកចកចាក់ចូលបានមនាលភិក្ខុទាំងឡាយតថាគតរមែងពោលថាខ្យល់ដកដង្ហើមចូលនិងខ្យល់ដកដង្ហើមចេញនេះ ជាកាយមួយ ក្នុងចំណោមនៃកាយទាំងឡាយមនាលភិក្ខុទាំងឡាយព្រោះហេតុនោះក្នុងរឿងនេះភិក្ខុនោះរមែងឈ្មោះថាជាអ្នកឃើញកាយក្នុងកាយនៅជាប្រចាំ មានសេចក្តីព្យាយាមដុតនៅកិលេសមានសម្បជញ្ញៈមានសតិនាំអភិជានិងតោមនោះក្នុងលោកចាក់ចោបានគឺការដែល យកចិត្តមកចប់ នៅក្នុងខ្យល់ដកដង្ហើមចូលនិងខ្យល់ដកដង្ហើមចេញនេះព្រះសម្ពុទ្ធថាថាយើងកំពុងតែគៀមតឹកនៅកិលេសហើយតឹកនៅកិលេសហ្នឹងពីច្រើនយើងមានសតិមានសម្បជញ្ញៈសេចក្តីដឹងខ្លួនព្រមសេចក្តីរលឹកបានហ្នឹងនៅជាមួយចិត្តរបស់យើងហ្នឹងកុំឲ្យវល់ទៅក្នុងអារម្មណ៍ផ្សេងទៀតឲ្យនៅក្នុងខ្យល់ដកដង្ហើមនឹងជាប់រហូតជាអនិសង្ឃដ៏ធំធេងគឺនាំអភិជានឹងតោមម្ដងអ្វីទៅអភិជាហ្នឹងការសម្លឹងអំពីចិត្តចង់បានរបស់របស់គេ លោភលន់នឹងវាលះបង់ចូលបានតោមណោះគឺសេចក្តីខឹងក៏ក្រែងជាបាតគេចង់គំនុំគុំពួនហ្នឹងក៏វាលះបង់ចូលហើយបើសិនជាយើងជាពុទ្ធជនបើយើងលះបានធម៌ប៉ុណ្ណឹងយើងចង់ខ្លាយទៅជាអរិយបុគ្គលបាត់ព្រោះយើងលះនៅសេចក្តីសប្បាយសេចក្តីចង់លោកលន់នឹងលះបានរហូតដល់លះសេចក្តីតោមណោះខឹងគុំពួនជាបាតលះបានអស់នេះជាផលអានិសង្សដ៏ធំធេងដោយអនាបានសតិព្រោះអនាបានសតិនឹងមិនមាន ផលតូចធម្មតាទេព្រះសម្ពុទ្ធថាមនាលពិភពទាំងឡាយអនាបានតិកាលបើបុគ្គលចម្រើនធ្វើឲ្យច្រើនហើយជាប្រចាំដូច្នេះផលនិងអានិសង្សណាមួយ ក្នុងចំណោមនៃផលទាំងពីរប្រការតែជាទីសង្ឃឹមបានគឺអរហត្តផលក្នុងបច្ចុប្បន្ននេះឬប្រសិនជានៅមានឧបាតិនៅឡើយនឹងបានជាអនាគាមី មើលអានិសង្ឃដ៏ធំធេងប៉ុណ្ណឹងអាចคลายទៅជាអរហត្តផលបានញាតិញោមអាណាបាណសតិហ្នឹងមិនមានលេងលេងទេហើយបើមិនតាន់បានអរហត្តផលមិនបានដល់និព្វានទេក៏បានជាអនាគាមីអនាគាមីហ្នឹងអរិយបុគ្គលចន់ទី3ណាទី3ក្នុងពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងក៏បានដល់អនាគាមីហើយពាក្យថាអនាគាហ្នឹងមិនត្រឡប់មកវិញទេក៏មិនទៅកើតនៅ សធាវៈព្រំទាំង5ជាន់នឹងទៅតាមឧបនិស្ស័យនិងកុសលរបស់ខ្លួនដែលសាងសមាធិហ្នឹងឲ្យទៅកើតនៅទីហ្នឹងហើយអាយុវែងណាស់ញាតិញោមនៅក្នុងវេហបលៈព្រំហ្នឹងអាយុ500កាប់ហើយដល់អាការសានញ្ញយតនៈបុគ្គលដែលសមាធិដល់ថ្នាក់អរូបហ្នឹងមានអាយុដល់20000កាប់ឧសធាវៈព្រំហ្នឹងទាំង5ជាន់តែព្រះសម្មាសម្ពុទ្ធមិនបានសម្ដែងពីអាយុកាលមកពី ពួកសទ្ធាវះព្រំដែលជាអរិយបុគ្គលចន់ទី3ទៅកើតទីនោះហ្នឹងมันកំណត់កាលទេអាយុវែងហើយកំណត់កាលយូរកាលទៅក៏បរិនិព្វានពេលអស់អាយុក្នុងទីនោះក៏បរិនិព្វានมันត្រឡប់មកវិញទេมันត្រឡប់មកវិញมันត្រឡប់មកកម្មភពវិញអត់ទេអត់មានដូចយើងទាំងទៀតទេហើយនឹងបរិនិព្វានតែបរិនិព្វានហើយបរមសពហើយអត់មានកើតអត់មានចាស់អត់មានស្លាប់ទេទៀតទេ ចឹងបានថាខំធ្វើចិត្តឲ្យនឹងតម្កល់ចិត្តឲ្យត្រង់ធ្វើសមាធិទៅនឹងទៅតែ5នាទីព្រោះការធ្វើសមាធិហ្នឹងប្រសាមពុទ្ធមិនបាន ត្រាស់ថាអូត្រូវធ្វើម្ដង1ម៉ោង2ម៉ោងអត់ទេអាហ្នឹងជាច្បាប់អ្នកបច្ចុប្បន្នទេដែលដែលតាក់តែងឡើងសម្មាសម្ពុទ្ធគ្រាន់តែភិក្ខុធ្វើអាណាសម្ដេចព្រះអង្គត្រាស់ថាភិក្ខុធ្វើអាណាបាណសតិសំបីតែក្នុងមួយរយៈពេលនៃការបាត់ម្រាមដៃហ្នឹងភិក្ខុនោះមិនឈ្មោះថាអ្នក គ្នាឆ្ងាយពីឈានឡើយជាអ្នកប្រតិបត្តិតាម ពាក្យព្រានបដៅស្ដាប់តាម បន្ទូលរបស់ព្រះសម្មាសម្ពុទ្ធហើយមិនឆាន់ចង្កាន់បដិបត្តិរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋអត់ប្រយោជន៍ឡើយមានទឹកខុសឆ្គងអីបើធ្វើឲ្យបានច្រើនរត់តែចម្រើនទៅទៀតផលទៅធំធេងដូច្នេះអាណាបានសតិហ្នឹងសំខាន់ណាស់ហើយបើកាលណាធ្វើអាណាបានសតិបានថ្ងៃក្រោយអាចទៅជាសតិប្រធានទាំងពួនហ្នឹងយើងយល់ទៀត ប៉ុន្តែត្រូវសិក្សាឲ្យចាំប្រសូតឲ្យច្បាស់ហើយដើម្បីយកមកដាក់ក្នុងចិត្តរហូតឲ្យយល់អត្ថន័យការធ្វើសមាធិហ្នឹងពីព្រោះទីដែលកន្លែងចិត្តយើងទៅតាំងនៅហ្នឹងមាន4កន្លែងញាតិញោម4កន្លែងហ្នឹងប្រតាមពុទ្ធនិយាយពីខណ្ឌ5ហ្នឹងហ្មង ខណ្ឌ5យើងយើងដឹងហើយថាមានរូបរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌតែប្រសំពុទ្ធច្រាស់ថាវិជាបច្ចយាសង្ខារា សង្ខារទាំងឡាយមានកាយសង្ខារវិជ័យសង្ខារចិត្តសង្ខារ3ហ្នឹងកាយវិចារចិត្តហ្នឹងគឺខណ្ឌ5ហ្នឹងឯងប្រសំពុទ្ធទ្រង់បំបែកទិញឲ្យយើងយល់ថាតើខណ្ឌទាំង5ធ្វើការជាមួយគ្នាយ៉ាងម៉េចតើតែយើងធ្វើសមាធិឲ្យយកចិត្តយើងមកតាំងជាប់ជាមួយកាយហ្នឹង រូបប្រខណ្ឌហ្នឹងឯងរូបគឺផ្នែកមួយណារូបទាំង4ហ្នឹងរូបមានមហាពុទ្ធៈ4ដីទឹកភ្លើងខ្យល់ហ្នឹងយើងយកមកតាំងនៅជាមួយខ្យល់ហ្នឹងបាទឲ្យមកជាប់មួយខ្យល់កុំឲ្យទៅក្នុងវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនាមធម៌3ទៀតដើម្បីកាត់បន្ថយនៅការសាងភពថ្មីសម្ពុទ្ធកាលណាបើចិត្តវិញ្ញាណយើងទៅតាំងនៅក្នុងទីណាភពថ្មីកើតនៅទីនោះដូច្នេះ វេទនាខណ្ឌក៏ជាភពមួយបើវិញ្ញាណទៅតាំងនៅហ្នឹងក៏ជាភពដែរអុយសញ្ញាខណ្ឌក៏ជាភពសង្ខារខណ្ឌក៏ជាភពកាយខណ្ឌហ្នឹងក៏ជាភពហើយព្រះពុទ្ធត្រាស់ថាបើសិនជាយើងតាំងនៅក្នុងកាយហ្នឹងជាទីដ៏ប្រសើរសម្រាប់តម្កល់ចិត្តជាបែបរបស់ព្រះសម្មាសម្ពុទ្ធសំបីតែតថាគតតែមិនទាន់បានត្រាស់ដឹងនៅជាពោធិសត្វនៅឡើយហ្នឹងព្រះអង្គទ្រង់ប្រព្រឹត្តប្រតិបត្តិជាប់នៅអាណាបានសតិហ្នឹង ហូតដល់ជាតិបច្ចុប្បន្នដែលជាសកតកុមារហ្នឹងរហូតដល់អភិសេកហើយទិញតបុះចោលកូនចោលប្រពន្ធហ្នឹងក៏ព្រះអង្គទៅសិក្សាពីអាឡារតបោះឧតកតបោះអីនៅបានសមាធិដល់អកិញ្ចញ្ញាយតនៈនេវសញ្ញានេសញ្ញាយតនៈថ្នាក់អរូបអត់មានណែរូបទៀតទេតែប្រពុតទៅសិក្សាព្រះពុទ្ធលោកមានបញ្ញាតែមួយរយៈពេលសិក្សាចប់អស់លោកយល់ខាងនេះមិនដល់និព្វានទេមិនដល់ព្រមមិនសព លោកចេញមកទីបំផិតក៏គង់ធ្វើអាណាបាណសតិសមាធិនឹងឯងយើងសូត្រថយទេពសោហ្នឹងគង់នៅនឹងយកសិននិសិនអូនគង់នៅក្រមមនុស្សពោធិព្រឹករហូតបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយអាណាបាណសតិនឹងឯងប៉ុន្តែសម្ពុទ្ធលោកសំដែងថាអាណាបាណសតិនឹងវាសំខាន់ដល់ប៉ុណ្ណឹងទៅទៀតហើយវាងាយស្រួលណាស់ញាតិញោមអាចធ្វើបានគ្រប់ទីកន្លែងព្រោះការដកដង្ហើមយើងទីចូលនឹងយើងមាននៅគ្រប់ពេល ពេលដេកក៏ធ្វើបានពេលអង្គុយក៏ធ្វើបានដើរក៏ធ្វើបានឈរក៏ធ្វើបានគ្រប់អេរិយាបថទាំងអស់ឲ្យតាំងនៅក្នុងនោះហើយជួអ្នកខ្លះឆ្ងល់ទៅបើខ្ញុំធ្វើការឲ្យធ្វើអាណាបានសតិមិនបានសម្ពុតឲ្យធ្វើសតិអនុប្រធានទី6ឲ្យយកសតិមកនៅជាប់ក្នុងការធ្វើការហ្នឹងបើអញ្ចឹងយើងកំពុងធ្វើការរោងចក្រឬក៏បើកបររថយន្តបើអត់មានសតិរថយន្តទៅបុកគេបាត់ហើយបើកំពុងធ្វើការ ក្នុងរោងចក្រវាចេញចូលចេញចូលដៃអញ្ចឹងខ្ចប់បោះខ្ចប់ឡើងទៅពប៉ប៉បើអត់មានសតិអវល់ទៅនឹកដល់រឿងអ្វីមួយយើងអត់មានសតិនោះដៃទៅចាប់ពុកម៉ាស៊ីនកាត់ដាច់ដៃបាត់អាហ្នឹងផ្ដោតសតិបាទយើងអត់មានសតិបានវាអញ្ចឹងអាគ្រោះថ្នាក់កើតឡើងអញ្ចឹងអញ្ចឹងបាទប្រសំពុទ្ធថាសតិនឹងជារឿងសំខាន់ណាស់ដែលនាំយើងទៅកាន់វិមុតតិតាមសួរស្ថានភាពបានពេលទៅដល់ហើយលះចោលអស់ហើយមិនយល់ទេប្រសំពុទ្ធប្រៀបដូចក្បូនទៅយើងខំតែចងជាក្បូនជារស័យជា ណែស្លឹកឈើឲ្យធ្វើម៉េចឲ្យបានស្រាលដើម្បីណែដឹងថាទីម្ខាងទន្លេទៀតហ្នឹងគឺបានសេចក្តីសុខខាងនេះមានខ្លាឃុំមានខ្លាអីច្រើនមានពោះមានស្អីខំដៃជើងតែកងកាយផងដើម្បីឲ្យដល់ត្រៃម្ខាងទៀតហើយដល់ដល់ត្រៃហើយប្រសាពុទ្ធថាជោកបូននឹងមានលីតាមអត់អត់ទេចូលក្នុងទឹកហ្នឹងហើយទៅតែខ្លួនទៅទេទៅពៀនវាអញ្ចឹងតែដល់លះហើយខាង5លះចូលអស់មិនយល់ទេ ដូច្នេះសមាធិចឹងណាអនុសង្ឃដ៏ធំធេងណាស់ក្នុងព្រះសម្ពុទ្ធត្រាស់ថាបញ្ញកិរិយាវត្ថុ3ហ្នឹងការដែលធ្វើឲ្យបង្កើតជាទានហ្នឹងមាន3យ៉ាង ទី1ទានការបរិច្ចាគដែលយើងយកចង្ហាន់ម្ហូបអាហារគ្រប់យ៉ាងមកប្រគេនដល់ព្រះសង្ឃហ្នឹងជាទានទី2ស្ទើរយើងបានរក្សាសិលដែរនេះសិលហ្នឹងប៉ុន្តែមិនតាន់គ្រប់ប្រន់ទេញាតិញោមតើសមាធិបានគ្រប់ប្រន់ព្រោះថាអានិសង្ឃពីរហ្នឹងគ្រប់ទេយើងបានបើសិនធ្វើឲ្យជាប់ទានធ្វើជាប់ទៅបានភោគៈត្រកច្រើន សិលរក្សាជាប់ទៅអាចកើតជាគតិមនុស្សឬទេវតាប៉ុន្តែពេលដែលអស់អាយុជីវិតពីមនុស្សឬទេវតាហ្នឹងมันប្រកាសជាបាននៅនឹងរហូតទេវាអាចធ្លាក់ទៅក្រមទៅដល់នរកទេឆានប្រែវិស័យទៀតតើតែធ្វើសមាធិញាតញោមសមាធិអានិសង្ឃដើម្បីអ្វីដើម្បីឲ្យឃើញចិត្តរបស់យើងនឹងវាតាក់តែងឡើងទៅកើតទៅក្នុងរូបកាយបន្តិចបន្តិចទៅក្នុងវេទនាខណ្ឌបន្តិចទៅក្នុងសញ្ញាខណ្ឌ តិចទៅក្នុងសង្ខារខន្ធសតិយើងនឹកឃើញតនឲ្យយមនៅក្នុងរូបកណ្ឌគឺខ្យល់នឹងឯងដើម្បីកាត់ផ្ដាច់នៅភពនោះពីព្រោះកុំឲ្យនឹកតែនឹកនោះកើតភពហើយតែភពមានហើយជាតិរមែងមានហើយបើកើតជាតិកើតហើយជារាមរណៈតាមនេះប្រសំពុតឲ្យយើងធ្វើអញ្ចឹងដើម្បីកម្ចាត់បងនៅភពបីហ្នឹងហើយបើយើងធ្វើញាតិញោមធ្វើអានចប់ទៀងតតអាណាបានស្ទេដល់ពេលចិត្តតែខ្យល់ស្ដាប់ចិត្តតែខ្យល់ស្ដាប់ហ្នឹងសតិរបស់យើងនៅចប់ ចិត្តរបស់យើងមកជាប់ក្នុងខ្យល់ហ្នឹងដល់ពេលកាយបបែកធ្លាយទៅកាយស្លាប់ទៅចិត្តមនោវិញ្ញាណហ្នឹងមិនអាចតតងយកនៅក្នុងនាមធម៌3ទៀតទេក្នុងវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌបានបានន័យថាក្នុងពេលនោះនាមធម៌ក៏អត់មាន វិញ្ញាណក៏អត់មានរូបក៏អត់មានប្រសាពុទ្ធតាទីគណៈណារូបអត់មាននាមធម៌អត់មានវិញ្ញាណអត់មានអេសេវន្តោទុក្ខសៈ នោះហើយជាទីបំផាត់នៃទុកបនិព្វាននៅត្រង់កន្លែងហ្នឹងឯងតោះតែស្រឡះចេញពីខណ្ឌទាំង5ហ្នឹងរូបក៏មិនមានលបែកធ្លាយតោមិនបានចង់តោងទៅវេទនាខណ្ឌក៏មិនបានសញ្ញាសង្ខារខណ្ឌក៏មិនបានពីព្រោះយើងព្យាយាមមួយជីវិតហើយកុំឲ្យបតោតើវាបាត់ហើយបតោមិនបានទៅពេលកាយបែកធ្លាយក៏មិនទៅពេលតោងមិនកើតប្រកាយបែកធ្លាយហ្នឹងតោងនាមធម៌3ទៀតតោងមិនបានបើវិញ្ញាណតោងមិនបានវិញ្ញាណតាក់តែងភពដឹងមិនបានទេតែបើតាក់តែងភពដឹងមិនបានអាហ្នឹងបរិនិព្វានណា បញ្ចូលដល់បរមសពហើយញាតិញោមអត់មានកើតទៀតទេណាគឺមិនកើតទៀតតែមានភពមានទៀតទៀតគឺកើតភពទីកន្លែងកើតទៀតគឺមនុស្សដោះឡើងប្រៀបដូចក្របពូជអញ្ចឹងបើយើងដាក់ទៅដីពុកក៏មានទីតាំងស្គាល់ថាមានភពទៅមនុស្សដោះឡើងមកហៅថាជាតិប៉ុន្តែវាដោះឡើងហើយវាមិននៅរហូតទេញាតិញោមតតឹងអញ្ចឹងវាមានហេតុវាអញ្ចឹងហេតុតែកើតឡើងអញ្ចឹងព្រះសម្ពុទ្ធទ្រង់ត្រាស់ដឹងអញ្ចឹងហើយបានព្រះអង្គមិនមិនបរិនិព្វានហៅថាបរិនិព្វានហ្នឹងមិនកើតទៀតទេ អូយបើមិនកើតទេអត់មានចាស់ជ្រាមឯកើតផលជ្រាលជ្រៅណាស់ញាតិញោមខំសិក្សាខំស្ដាប់ហើយខំធ្វើសមាធិឯសមាធិហ្នឹងមិញខ្ញុំបានជម្រាបចឹងប្រសាមពុតឲ្យធ្វើមួយថ្ងៃ3ពេល ពេលព្រឹកក្រោកពីដេកហ្នឹងអង្គុយលើគ្រែក៏បានអង្គុយលើអីក៏បានឲ្យធ្វើជា5នាទីប៉ុណ្្នឹងឯងពី3នាទីក៏បាន5នាទីក៏បានពេលថ្ងៃត្រង់ពេលសម្រាប់ពេលឡាញ់ពេលយើងញ៉ាំបាយថ្ងៃត្រង់ឬក៏ធ្វើការអីសម្រាប់ហ្នឹងយើងយក5នាទីមកធ្វើសមាធិហ្នឹង ណាចេកអីចេកទៅយើងយកចិត្តមកដាក់ក្នុងសមាធិបើដល់ពេលល្ងាចមិនចូលសមានក្នុងក្រេនឹងយើងដាក់5នាទីទៀតមួយថ្ងៃឲ្យបាន3ដងជាទម្លាប់មួយថ្ងៃ3ដងបាន15នាទីចូលមកក្នុងមួយឆ្នាំ365ថ្ងៃបានប្រហែលនាទីគុណមកញាតញោមហើយបូកបូកងាប់តែយើងអស់អាយុជីវិតទៅវាច្រើនណាសាងឧបនិស្ស័យនោះឲ្យកើតឲ្យបានឲ្យដល់បានហើយ ឧបនិស្ស័យហ្នឹងវាជាប់ញាតិញោមជាប់មិនមិនបាត់ទៅទេពេលស្នាប់ទៅបើមិនតាន់បានសម្រេចធរជន់ពោះដល់និព្វានគាត់នឹងយកទៅតាមបានឧបនិស្ស័យហ្នឹងព្រះសម្ពុទ្ធត្រាស់ថាសិក្សាយើងសិក្សានៅវិទ្យាសាស្ត្រផ្សេងផ្សេងមានវិញ្ញាបនបត្រណែហៅបិចឆ្លើយអញ្ចឹងយកគ្រប់បែបយ៉ាងមានរាប់រយរាប់ពាន់រាប់ម៉ឺនចំពោះប៉ុន្តែអ្នកឯងសិក្សាហ្នឹងបានតែបច្ចុប្បន្នហ្នឹងទេដើម្បីណែត្រួតត្រងជីវិតរស់ស៊ី តែយកទៅតាមបានទេតែថតប្រពុតយកតាមបានស្ដាប់បានច្រើនយកតាមបានញាតិញោមអានិសងឆ្លងជាតិឆ្លងភពហើយតែសាងសន្សំច្រើនទៅច្រើនទៅនឹងបានអានិសងច្រើនដល់បរិនិព្វានផុតទុក្ខទៅដល់ឥឡូវញាតិញោមសូមតាំងចិត្តឲ្យស្អាតបរិសុទ្ធទៅទស្សនៈទីហ្នឹងដើម្បីយើងផ្សាយមេត្តាធម៌ការផ្សាយមេត្តាធម៌ហ្នឹងក៏អានិសងដ៏ជ្រាលជ្រៅមួយដែរ តាំងចិត្តឲ្យស្អាតបរិសុទ្ធហើយតាំងផ្សាយមេត្តាធម៌អង្គសូមផ្សាយទៅដល់ជាពិសេសគឺលោកអ្នកដែលមានគុណទាំងឡាយរបស់យើងមានពុកម្ដាយបងប្អូនយាយតាជីដូនជីតាញាតិការទៀងអំពើសន្តាននិងគ្រូបជាយាយចាទាំងឡាយហ្នឹងហើយនឹងសពសត្វទាំងឡាយនៅជុំវិញលោកក្នុងលោកធាតុនេះទាំងមូលហ្នឹងគ្រប់សពសត្វទាំងអស់ដែលមានជីវិតរស់នៅសូមអញ្ជើញពួក សពសត្វទាំងឡាយទាំងអស់គ្នានោះព្រមទាំងអ្នកមានគុណទាំងឡាយហ្នឹងមកទទួល អនុមោទនានៅផលនិងអានិសង្សដែលយើងខ្ញុំកំពុងសាងក្នុងពេលនេះសូមទទួលឲ្យបានគ្រប់គ្រប់គ្នាស្មើស្មើគ្នា ហើយ សូមឲ្យធ្វើការរស់នៅឲ្យបានប្រកបដោយនៅសេចក្តីចម្រើនសេចក្តីសុខប្រសេមសានបាន គ្រប់គ្រប់គ្នាអស់កាលជាអង្វែងតទៅផងសាធុឧទ្ធរប្រពន្ធខ្ញុំសូមបញ្ជាក់ទៅទៀតដែលញាតិញោមមក សពប្រថ្ងៃសិលពីបោខែដាច់8កើត8រោចហ្នឹងញាតិញោមមកមកបរិច្ចាគទានហ្នឹងក៏សារហើយព្រោះទានដែលយើងធ្វើហ្នឹងមានអ្នកទទួលបានបានផលច្រើនបើគ្មានអ្នកទទួលទេបែរមានតែប្រែទេបានបានទទួលតែយើងយកកសែនទៅទៅថ្មៃហ្នឹងតែទូប្រអីហ្នឹងតែពុទ្ធលោកត្រាស់ថានឹងមានតែប្រែទេជាអនុសូននេះទៅសួរពុទ្ធហ្នឹងបានតែប្រែម្យ៉ាងទេទទួលបានគេថាមិនទទួលបានទេតែបើទានឲ្យមានបុគ្គលទទួលហ្នឹងបាន ខុសគ្នាអញ្ចឹងហើយបុគ្គលទទួលហ្នឹងអ្នកមានសិលទៀតណាយើងយកមកថ្វាយហ្នឹងប្រកបហ្នឹងលោកមានសិក្ខាបទ227នោះសិលបរិបូរអាហ្នឹងស្មោះតាល្អហើយហើយទី2យើងមានសិលណាសិលហ្នឹងក៏ប្រកាសតែសូមកាន់តែខ្ជាប់ទៅបាណាអីហ្នឹងមិនសម្រាប់សត្វសត្វតូចសត្វធំ101ក៏ដោយបើថាអនុគ្រោះបានសូមអនុគ្រោះទៅបកបកវាបើទៅរោវិធីទៅមិនចេញទៅមិនសម្រាប់អាហ្នឹង ដល់ចិត្តមានមេត្តាយើងយើងធ្វើធម៌រាល់ថ្ងៃចិត្តវាមានមេត្តាលេងចោលលេងមានអាចិត្តពៀនពៀនហ្នឹងពេលនេះវាមានមេត្តាចិត្តហ្នឹងវាកើតឡើងឃើញទៅបីសត្វតូចសត្វធំឲ្យតែមានជីវិតអត់ចង់ពៀនពៀនទេហើយគេដល់បានសេចក្តីសុខគេចង់រស់យើងក៏ចង់រស់គេចង់រស់ដែរកាលណាអាយុជីវិតគេអស់ហ្នឹងតាមតាមធម្មជាតិរបស់គេវាអត្តន័យចឹងតែបើយើងមិនមិនមានប៉ិនប៉ងលួចរត់សម្បត្តិគេក៏យើងបានសុខហើយយើងមិនបាត់បង់ភោគៈដែរហើយតាំងពី ណែធមយើងណែកាមេសុនោះយើងមិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយហ្នឹងបានដល់កូនប្រពន្ធរបស់គេដែលមានម្ចាស់ពុកម្ដាយពួកឯងរក្សាហ្នឹងយើងមិនត្រូវធ្វើទេធ្វើតតែស្ដីដណ្ដឹងទៅតាមច្បាប់ការតាមប្រពៃណីហ្នឹងបានមិនពៀនប៉ុណ្ណឹងពៀនខុសច្បាប់ទៀតតែសិលហ្នឹងអុយមូសាចឹងដែរមកឲ្យកូនពៀកកុហក កក់ពុតពួកអីហ្នឹងឲ្យដល់សូរ៉ាហ្នឹងមិនអោយពិសាសូរ៉ាហ្នឹងមកពីពេលយើងពិសាទៅវាសង្វឹងទៅធ្វើយើងបាត់សតិយើងធ្វើអ្វីតែយើងអត់ដឹងខ្លួនតែយើងធ្វើខុសញាតិញោមធ្វើអំពើអកុសលអីយើងអត់ដឹងថាខុសទេហើយធ្វើរួចទៅហើយក៏អំបាត់សង្វឹងបានដឹងខ្លួនក៏អត់ដឹងខ្លួនផងហើយកុំកុំមើលស្រាលថាសិល5ហ្នឹងមិនមានអានិសង្សមានប៉ុន្តែសិល5ហ្នឹងអានិសង្សហើយមិនប្រពុតលោកមិនមិនមិនអះអាងថាអូអាចទៅកើតនៅ បានសួរឬថាមនុស្ស100%ទេសម័យព្រះពុទ្ធគង់នៅមានព្រះពេជុកមួយមកថ្វាយគុំព្រះអង្គជុំមានម្នាក់រក្សាសិល5ចប់ជួនដល់ពេលស្នាប់ទៅទៅកើតក្នុងនរកព្រះពុទ្ធលោកអត់ឆ្លើយទេដល់ពេលព្រះពេជុកទៅវិញទៅអនន្តសួរព្រះពុទ្ធថាយ៉ាងម៉េចដែរព្រះពុទ្ធថាមានប៉ុន្តែមួយតូចនៃភាគរយមួយចម្រៀងតូចណាស់ក៏មានប៉ុន្តែរឿងអ្វីដែលនិយាយទៅអត់ប្រយោជន៍ព្រះពុទ្ធលោកមិនសំដែងទេចឹងមិនថាឲ្យខំធ្វើសមាធិទៅ ហើយសិល5បរិបូរហើយត្រូវមានអ្វីទៀតបរិបូរសំផងញាតិញោមឲ្យមានមានមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសទ្ធាជ្រះថ្លាក្នុងពធសទ្ធាជ្រះថ្លាក្នុងប្រសង្ឃតែជាទីពឹងទីរលឹកណាប្រសំពុទ្ធថាសោតាបតិយាង្គៈ4ជាអង្គនៃប្រសោតាបានញាតិញោមហ្នឹងធម្មតាបើយើងមានសិល5បរិសុទ្ធបរិបូរហើយសូមឲ្យមានទីពឹងទីរលឹកមានសទ្ធាជ្រះថ្លាក្នុងពុទ្ធពធប្រសង្ឃកុំងាករេប្រែប្រួល កុំរេប្រែប្រួលនឹងឲ្យយល់ថាខ្ញុំទៅផ្ទះបន្តិចលើកដៃបន់ស្រន់ទេវតាឲ្យជួយខ្ញុំបានសុខបានអីអានឹងសទ្ធាយើងមិនស្រឡាញ់ប្រពុត100%ទេយើងចែកលេខទៅទេវតាបាត់ហើយអានឹងបានន័យថាទីពឹងទីលឹកហ្នឹងយើងមិនពិតប្រកបទេតែពិតប្រកបកុំឲ្យងាករេនោះឲ្យបានឲ្យបានណែសទ្ធាជ្រះថ្លាក្នុងប្រពុតបធប្រសង្ឃអានឹងជាអង្គ3ហើយនឹងសិល5មួយទៀតអង្គ4សោតាបតិយាក4ជាអង្គនៃប្រសោតាបរិផល បើបុគ្គលណារក្សាខ្ចប់ជួនមានពុទ្ធបធរជាប្រសងជាទីពឹងទីរលឹកអត់មានប្រែប្រួលបុគ្គលនោះអាចជាកខ្លួនឯងថាជាប្រសោតាបរិផលគុញយោមហេតុម៉េចបានប្រសោតាបរិផលសំខាន់ម្ល៉េះព្រះពុទ្ធព្រះអង្គចង់ឲ្យយើងជាពុទ្ធបរិស័ទដែលមកច្រកគោលក្នុងពុទ្ធសាសនាចង់ឲ្យយើងយល់ប្រសោតាបរិផលបើយើងបានហើយព្រះសម្ពុទ្ធទ្រង់ព្យាករថាមានកតិទៀងតមិនអាចធ្លាក់ទៅអបាយទុគតិក្នុងនរកប្រតិ ណែទេឆានបានឡើយមានតែមនុស្សនិងទេវតាសសតាបានទី1ហៅថាសតកតុងបរមង្គទេវេចៈមនុស្សសេចៈមិនពោះទី7ជាតិទេកើតជាទេវតានិងមនុស្សបានទី7ជាតិហ្នឹងនឹងបានប្រេតពាតសសតាបានមួយទៀតហៅថាកលង្កលៈមកកើតក្នុងតកូលជាមនុស្ស2ឬ3ដងប៉ុណ្ណោះនឹងបានប្រេតពាតឧបសោតាបានមួយទៀតឈ្មោះថាឯកពីជីមកកើតត្រកូលមនុស្សនឹងតែម្ដងគាត់នឹងបានប្រេតពាត ហេតុម៉េចបានបសោតាមបាននឹងមានលក្ខណៈដូចគ្នាកំចាត់បងនៅកិលេស3ដូចគ្នាកិលេស3នេះកំចាត់បងនៅសកយតតិវិជិកិច្ឆានិងសិលបតបរមៈ3នឹងចេញដូចគ្នាប៉ុន្តែមិនបាន1ដល់7ជាតិបាន1ដល់3ជាតិ2 3ជាតិ1ដល់1ជាតិមកពីការយល់ធម៌របស់ប្រពុតនឹងជ្រាលជ្រៅការប្រតិបត្តិបានច្រើនមានអន្ត្រីសង្វរៈនឹងវាខ្ពង់ពោះជាងគ្នាពោះមនុស្សទាំងអស់គ្នានឹងមានអន្ត្រីសង្វរៈនឹងការសង្រួមចិត្តនឹង នេះនឹងបានដូចគ្នាស្មើគ្នាទៅសធានឹងការដែលតាំងចិត្តស្មើគ្នានឹងវាមិនបានទេវាមានលើខ្វះការរៀនសូត្រចឹងដែរមានតែខ្លះទៅជ្រាវជ្រៅអ្នកខ្លះទៅមិនច្បាស់បើទៅបានអញ្ចឹងតែបានបានអញ្ចឹងហើយគឺថាតតាបរិផលជាធរដែលមិនមិនសាបសូន្យណាសម័យព្រះពុទ្ធគង់នៅព្រះអង្គសួរទៅកាន់ភិក្ខុនិងឧបាសកឧបាសិកាថាមនាលភិក្ខុទាំងឡាយចុបបសោតាបរិផលនិងប្របាទនៃចក្រពតណា បាទចក្រពត្តិរបស់ព្រះសម្មាសម្ពុទ្ធនេះបីកាន់កាប់ផែនដីមួយទាំងមូលហ្មងហើយសួរទៅមួយណាប្រសើរជាងតបាទចក្រពត្តិហ្នឹងមានប្រទេសក្នុងផែនដីសម្បត្តិទាំង4នឹងផែនដីមួយទាំងមូលកាន់កាប់ប្រកបដោយទស្សនវិជ្ជាធម៌បរិបូរដោយក្របសម្បត្តិដល់ពេលអស់អាយុជីវិតពីពីមនុស្សជាស្ដេចចក្រពត្តិទៅបានទៅកើតនៅឋានតវតឹងទេវតាបរិបូរដោយសីស្នំប្រោប្រួយប៉ុន្តែដល់អស់អាយុពីទេវតាឋានតវតឹង លះទៅអបាយទុកទេនរកទេឆានប្រែវិស័យញាតិញោមតែប្រសោតាបរិផលនេះมันធ្លាក់ទេជាបុគ្គលដែលមានធម៌ទៀងទាត់មិនធ្លាក់ទៅអបាយទុគតិនឹងបានបង្កើតជាមនុស្សឬទេវតាទីបិទ្ធបានដល់និព្វានឆ្លងកាត់ទុកហើយត្រង់កន្លែងហ្នឹងដែលមានមានកន្លែងហ្នឹងបានវាប្រសើរជាងនៃដាច់ចក្រពតហ្នឹងញាតិញោមហើយនៅថ្ងៃហ្នឹងខ្ញុំសូមបំព្រួយតែប៉ុណ្្នឹងសោះដោយអានិសង្សនៃការស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធនេះសូមឲ្យ ប្រសង់ព្រមទាំងញាតិញោមទាំងអស់គ្នាដែលបានជួយមកក្នុងទីនេះ សូមឲ្យបានផលបាននៃសង្ឃសូមឲ្យបានសម្រេចនៅមគ្គសម្រេចនៅផលទីអវសាននៃជាតិបានតល់ព្រះនិព្វានគ្រប់គ្រប់គ្នាហងសាធុ សពេសតាអវេរិយអន្តសុខិតាអន្តនតខាហន្តអាភិបាជាហន្តអនេគាហន្តទីគាយុកាហន្តអរោគាហន្តសបតៃតានាងបារិអបតាចនប ទុក្ខាបយបត្តាចនពយាសោកបត្តា ចនិសោកោន្តោសពេបេបានិណោ យ៉ាងកញ្ចេកសលកម្មមាងកាតាបាំងកេរយ៉ាងមេមកាយយេនវិជ្ជាសាតេតសេសកតាំងកតាំងយេសត្តាសាញយេណាអត្ថយេកសត្តាសាញយេណាកតាំងបញ្ញបលាំងមៃហង្សពេពេគីបវន្តតេយេតា จนางปัญญาพลังเมเยเยจะตันตนเจนันเตเตเวกวันตวานิเวทยงสามเปโลกรรมเวเยสันตาจีวันอาระเหตกามนุญญังโพจเนียงสาเปดพรตุเมเมเจตสาเต Tá, tá, tá, bora. Opinião pela Copa Pensando vou falar de uma